តាមរបស់ប្រមាណទីដែលបានប្រាប់កម្ដៅហើយកម្មដ្ឋានយើងច្រើនយើងបានទៅប្រើកម្មដ្ឋាននោះបើសិនជារៀនចប់នោះប៉ុន្តែខែដែលយើងត្រូវចម្រើនក្នុងពេលនេះគឺយើងសិក្សាពីអនាបានសតិកម្មដ្ឋាន គឺអាឡាបានធ្វើកម្មដ្ឋាននឹងលោកទឹកជំនិតរបស់បណ្ដឹងថាអាណាបានធ្វើកម្មដ្ឋានណាដែលព្រះជាចម្រើនឲ្យច្រើនឡើងក៏រមែងនិងបតិវត្តាមយូរនៅពេញដូចបានចូលមកបតិវត្តាម4កាលឡើងហើយតែនេះគឺអានេះខំប្រឹងនៅគ្នា អង្គនឹងចម្រើនគួរឲ្យកើនឡើងគួរឲ្យរីងឬរៃបរមេញ៉ាំនៅសំគ្រប់សង្ឃៈក្នុងកន្ទីឲ្យកើនឡើងដល់ទៅវិញ្ញាណសំគ្រប់សង្ឃៈទាំងកន្ទីដែលកើនឡើងមកពីអប់រំចម្រើននៅព្រះសថានោះការបើប្រាស់វិធីគឺសារ ត្រឹមត្រូវក្មេងគ្មានរហ័សរហួនប្រកឡើងកន្តើខំប្រឹងសម្ដែងគួរឲ្យក្រឡែងអធិការពិរោះនេះកតាគួរក្រឡែងក៏មេញ៉ាំងនៅវិជានឹងវិមុខញ៉ាំងក៏ពីគឺវិជាបានដល់ចំណុចចំណុចទៅវិមុខទេគឺការរួចចាកនៅខាងសង្ខារ ការរៀបចំនៅកន្លែងនេះដោយសារពីនេះសម្ដែងឲ្យពេញលេញបាននេះគឺគុណការដូច្នេះជានិមិត្តខទាំងពីរនេះឯងហើយដែលពុទ្ធសាសនិកឬក៏ប្រាក់បរមសាស្តាចារ្យនឹងចំណាយវត្ថុទេសនាដល់បរិបត្តិ អត់ចង់យកគេហៅថាទីបំផុតនៃព្រមចរិយធម៌វាថាទីបំផុតនៃព្រមចរិយធម៌នេះមានន័យថាគឺទីបំផុតនៃការប្រតិបត្តិនៅក្នុងពុទ្ធសាសនាសាសនានេះបើតាមបាត់ទៅដើម្បីបានអីណាស់ដីបានគឺជានឹងវិនិច្ឆ័យ ជាមុខឬការតណ្ហាឬជាឬការនៅអវិជ្ជាគឺយើងនៅបានហ្នឹងតាមនៅបានការប្រាក់នឹងនៅចក្រារិយបត្តិវាជាណាតាមនៅប្រាក់នឹងនៅទឹកបច្ចៈសមុទ្យបច្ចៈនៅរបច្ចៈញកបច្ចៈទឹកបច្ចៈក៏ប្រតិបត្តិ ឲ្យព្រឹងអញ្ចឹងឲ្យទឹកដឹងអញ្ចឹងសមុទ្រយៈដែលចាក់តបទឹកដំណើរនៅដោយកើតទឹកឲ្យព្រឹងអញ្ចឹងឲ្យទឹកដឹងអញ្ចឹងវារៀបតែចាក់តបទឹកជាធររំលឹកបាននៅពីដីទឹកឲ្យចិត្តមិនអញ្ចឹងឲ្យព្រឹងអញ្ចឹងឲ្យចិត្តច្បាស់ខាងអញ្ចឹង មានដើម្បីចាក់តបទៅជាផ្លូវដែលហៅថានិរោធធាមនីប្រតិទិអរិយសច្ចតបទៅជាផ្លូវយ៉ាងណាស់គឺទៅគឺដំណើរទៅចាំគឺរំលឹកទុកនេះគឺជីនៅក្នុងសម័យណាដែលប្រាជ្ញាបានធ្វើនៅចក្រារិយសច្ច គឺតែមានយ៉ាងនេះក្នុងសម័យនេះអ្នកដែលចិត្តផលចិត្តក្រនៅតែឡើងតាមយកតែមកជាជាហើយទៅកាត់ដំនៅតាមយុទ្ធនៈជាលក្ខណៈដោយតាមស្មាត់នៅតតាបធានអន្តរាជហើយថាវិនិច្ឆ័យហើយថាវិនិច្ឆ័យអញ្ចឹងគឺមាននិមិត្តមិនតាមពីអី តែនៅអំពីប្រវិធីដ៏អប់រំចម្រើនសតិបញ្ញាគឺចម្រើននៅទស្សនៈទាំង7សតិធម្មវិរិយៈវិរិយៈបេតិបកតិសមាធិបេតានេះថាតាមទីការអប់រំចម្រើនផងហើយបានបានវិធីទាំងនេះទាំងមកអញ្ចឹងវាជានិមិត្តជាផល ការអប់រំការចម្រើននៅសិស្សទាំងទាំងទាំងទីវិទ្យាហេតុវិទ្យាត្រូវបរិបត្តិពីព្រោះថាសំសិទ្ធិទាំងសំសិទ្ធិទាំងហ្នឹងប្រែថាអង្គនៃនៃព្រះជាព្រះប្រាក់ដាក់ព្រះអង្គនៃប្រាជ្ញាជាព្រះប្រាក់ដាក់ ខាងនៅខេត្តប្រជុំចិត្តហ្នឹងគឺប្រភេទខាងនៅវិយៈវិយៈទៅទេទៅទីសមាធិទៅខាងហើយធម៌ទាំងទាំងពីរនេះតែកើតឡើងដល់កណ្ដាលនៃព្រះវិទ្យាចរគឺអាស្រ័យនឹងការអប់រំចម្រើននៅប្រទេសកថាមិនអត់មកមើលរំលឹកពិចារណានៅក្រៅវិញ្ញាណចិត្តថាមិនខដែលហៅថាសេដ្ឋកម្មមួយ ហើយការចម្រើនតាមបាននៅសតិប្បដ្ឋានទាំង4នេះដោយអាស្រ័យលើគោលការណ៍ខំប្រឹងអប់រំចម្រើននៅអាណាបានសតិដែលហៅថាចម្រើនឲ្យច្រើនឡើងគឺដើម្បីញ៉ាំសតិប្បដ្ឋាន4ឲ្យពេញនឹងបានហើយតរិទ្ធិបរិទ្ធិរិទ្ធិឲ្យពេញលឹងដូច្នេះ អាណាបានទីនេះវាផ្លូវធ្វើដំណើរទៅកាន់ទនភាពដោយចំចំហើយចំចំរបស់ហើយព្រោះថាចម្រើនទៅបានលំដាប់នៃធម៌មកតតគ្នាទៅសម្រាប់អាអាណាបានទេក៏ទៅបានវិទេកថានួនហើយសម្រាប់វិទេកថានួនស្រាប់តែបានគួរជាងគេអង្គលគួរជាងសម្រាប់គួរជាងគេអង្គលទេស្រាប់តែបានវិជានិមិត្ត បានចិនដូច្នេះក៏ដើមគឺសមាបត្តិទៅនេះនិយាយទៅរៀបពីហ្នឹងថាទាំងសមត្ថភាពនៃសក្តានុពលទៅជាមួយគ្នាណាដូច្នេះព្រោះថាគ្នាវិសាព្រោះគឺនិកតាគឺការចម្រើនព្រោះគឺនិកតាគឺឲ្យចម្រើន អញ្ចឹងអាស្រ័យនឹងនឹងនឹងខឲ្យចាស់ឥឡូវយើងសិក្សារបស់ដល់ខ3ព្រោះយើងអង្គុយទៅក្នុងិស័យដែលត្រូវការឡើងកាន់អតិថិថាអង្គុយទៅនេះនឹងងាយគឺថាបល័យនឹងងាយអង្គុយទៅនេះអញ្ចឹងគឺស្ដាំគឺរបៀបទៅ ទឹកជំប្រាយ៉ាងសមធិយៈបន្តតែឲ្យចំទៅដើមហើយបន្តតែឲ្យចំចិត្តទាំងបរិមខាងសុខបតិសាចាមកអង្គុយបានតែនទៅល្អហើយបន្តតែទាំងហើយទៅមានមុខហើយចិត្តរិទ្ធសមថាតោតតោអបតោតោតោតោ ប្រយុទ្ធនេះត្រូវមានស្មារតីរលឹកនៅដង្ហើមចេញនិងដង្ហើមចូលអាប្រទេសកប្រទេសសម្រាប់នៅដង្ហើមចេញនិងដង្ហើមចូលអញ្ចឹងមាន3ណា3ពីព្រោះតែមិនតតតែចង់ហើយត្រូវប្រមូលទឹកដាក់ក្នុងដើមវិញ ឲ្យឲ្យទឹកអីទឹកលីទឹកមិនខានទឹកស្រួលទឹកដាក់នៅទឹកដាក់ក្នុងបានទៅដើម្បីកាត់នៅចរន្តកាត់ចរន្តតែដាក់ទឹកទឹកនឹងមានចរន្តមួយទៅតាមផ្លូវភ្នែកចំណុចបាត់កាយហើយនឹងទៅតាមទៀតមួយនេះឥឡូវយើងបាច់ចរន្ត5 បាច់ជាស្ងើគឺចំណុចអណ្ដាតកាយតែមនោជាមួយតែមនោជាមួយគឺដាក់ក្នុងខ្លួនចំណុចអណ្ដាតដោយគេហៅថាជាកន្លែងដែលចិត្តអត់តែនៅអំពីកំណើតព្រោះថាពលិយអវតរូបតែចិត្តដាក់នោះ គឺជាទីលំនៅឋាននៃចិត្តមនុស្សវិញ្ញាណចិត្តកើតនៅនឹងអញ្ចឹងយើងត្រូវរកនិមិត្តរកកន្លែងចិត្តឲ្យក្រោយនៅគឺបេះដូងដូច្នេះត្រូវប្រមូលចិត្តមកដាក់ក្នុងបេះដូងវិញតាមនៅសម្ដេចចរន្តទាំង5លែងធ្វើលែងយល់លែងសំខាន់ នៅទទួលរស់នៅក្នុងសក្តីភាពចាំនិយាយថាម៉េចចាំនិយាយថាប្រានិយាយថាប្រាព្រោះចំណងធម្មបទប្រព្រឹត្តច្បាស់ល្អមែនទេមកថាហើយគឺគឺដូចប្រាក់គឺជាលេងគឺដូចខ្វះមនុស្សជាលេងគឺដូចចូលសម្រាប់ផងអញ្ចឹងមកនៅតែភ្នែកយើងទៅព្រឹត្ត ចឹងរវល់នឹងសិក្សាអីតាមហេតុនោះគិតទៅឃើញខុសឃើញទៅចំរួមមិនចំរួមហើយហ្មងមិនចាំទេព្រោះជាលឿនគឺមិនក្រៅតែរស់មិនរស់រស់រស់តាមតែវិធីអមវល់ទៅទៅមកខ្ញុំខ្ញុំមកតារស់តែតែទៅរំដៅហើយ នឹងទីនឹងទីនឹងខ្វល់ខ្វាយទីក្រុមទីរស់ឆ្នាំនឹងខាងក្តៅនឹងស្លាទីផ្លេចរំរាមព្រមនេះសំខោចំពោះជាខាងតាមចំពោះរំរាមតាមជាខាងត្រង់តែមនុស្សទីមួយនេះមនុស្សទីណាគឺការអំឡុងយ៉ាយើងនិយាយដល់ណាដល់គ្រូដាប់ដូចជាប ទេគឺការនៅក្នុងការិយាល័យអញ្ចឹងឯងត្រូវមានបន្ទុកមួយខាងក្នុងហើយមានជាចេញមកហើយមានកន្លែងទទួលជាមួយដល់ពេលជាយើងរវល់ទៅនៅអង្គុយនៅក្នុងកន្លែងទទួលជាហ្នឹងដូចការការិយាល័យហ្នឹងវាអត់ទៅមុខទេ អញ្ចឹងតើទៅចូលក្នុងវិធីណាយ៉ាងណាហើយបិទទ្វារឲ្យចិត្តបង្កាត់ធ្វើការមូលអារម្មណ៍អត់មានចិត្តណាមករំខានអត់មានចិត្តណាមកដំដល់អត់មានចិត្តណាមកទឹកការគឺចាប់គឺការបំណងយ៉ាងណាមិញ បន្ទុកការិយាល័យដែលយើងទៅធ្វើការគឺមនោទិបន្ទុកទទួលភ្ញៀវគឺសង្កេតនេះអញ្ចឹងអ្នកធ្វើវិកសនាធ្វើកម្មតកម្មដ្ឋានត្រូវធ្វើដំណើរធ្វើគណនេការចេញអំពីបន្ទុកទទួលភ្ញៀវទៅទៅទៅបន្ទុកធ្វើការងារខាងក្រោមនេះបាទដល់តាមដល់ ចេញពីការិយាល័យខាត់ខួរក្បាលទៅចុះទៅខាងក្នុងដែលទទួលស្គាល់ហើយតែអត់មកឃើញឃើញឃើញឃើញលឺលឺទាំងឃើញទាំងលឺទាំងឃើញឃើញទាំងដឹងរស់ទាំងកាយដឹងការកាត់ទាំងហ្នឹងហើយចិត្តបរិកម្មចោលនេះកាលណាដែលយើងប្រមូលចិត្តដាក់ខាងក្នុងហើយយើងដាក់ចរន្តទាំងអស់ហើយចិត្តយើងលែងនឹកនឹងអីទាំងអស់នៅទី នៅពនីដល់នៅពនីហើយបានចាត់បញ្ជូនស្មារតីដកដង្ហើមពេញវែងដឹងចូលវែងដាក់សតិរលឹកចប់អញ្ចឹងយកសតិទៅសូកក្នុងខ្យល់មកដកដង្ហើមចូលនឹងទៅដឹងខ្យល់ចូលនឹងទៅដកដង្ហើមចេញមកដឹងខ្យល់ចេញមកណាចេះយល់ទេ ទេសំខាន់ប៉ុណ្ណឹងដើមធរសំខាន់ត្រង់អង្គុយលើគ្នានឹងកកកាយឲ្យត្រង់ហើយប្រមូលចិត្តដាក់ក្នុងទូងដឹកចរំទាំងតាមមនុស្សជាធ្វើការគឺរលឹកនៅដង្ហើមចេញនិងដង្ហើមចូលតែប៉ុណ្ណឹងអង្គមានយត្តបល័យពុទ្ធចូលធូរចេញអត់ឬអា ខាងនេះអត់អត់មានបញ្ចូលឥឡូវអត់ទាំងអស់គឺមានតែសតិរលឹកនៅខ្យល់ចូលនិងខ្យល់ចេញតម្រឹងមកដល់បង្ហើមចូលឲ្យជ្រៅទៅវាថាជ្រៅមួយម៉ាត់បាននៅដល់បាគូហើយដល់បង្ហើមចូលទៅតែយើងទៅកងគ្រូណាយសិនណាបង្កល់នៅក្នុងខ្លួនយើងតែមកដល់រហើមជ្រៅចូលទៅវាចូលទៅក្នុងទៅយើងដឹងតែខ្យល់វាចូលទៅកាត់ទៅយើងចុះទៅ ហើយដកដង្ហើមចេញមកឡើងឡើងមួយមួយនឹងចុះឡើងមកវែងវែងពិសាព្យាយាមត្រឹមក្រែងតែណៃបើសិនជាដកទៅហើយចិត្តនឹងវាមិននៅចិត្តទៅធ្វើមកទៅបីដង្ហើមតូចបីដង្ហើមតូចបីដង្ហើមតូចបីដង្ហើមតូចតែក៏តូចហ្មងចាថា ដល់សិនជាជាការរលឹកនៅដង្ហើមចេញចូលទៅវាទៅទៅចេញយើងមិនលះបង់នៅសេចក្តីព្យាយាមហើយយើងមិនដាក់បរានៅការរលឹកទេគឺទីច្រឡំវិញអត់មកទាញឲ្យគិតជាប់ទៀតទៅនេះនឹងប្រាប់មួយទៀតត្រូវយកអណ្ដាតចូលចេញគ្នាខាងលើទៅណាខាងគ្នាជាប់ ទៅចូលចិត្តទៅក្នុងដើមទ្រូងអណ្ដាមចូលជំនួយខាងលើខំនឹងជាប់យកចិត្តទៅដាក់ក្នុងដើមទ្រូងសង្កត់ចិត្តឲ្យជាប់ហើយកុំដកដង្ហើមចេញចូលដាក់ចោលអត់ហើមដល់អត់ហើមទៅចិត្តនឹងវាជ្រើវាលែងចាញ់ហើយដែលដល់វាមូលហើយយើងមិនធ្វើដល់ខំទេគ្រាន់តែមូលចិត្តទេបានចាប់ដកដង្ហើមវិញ ព្យាយាមធ្វើទាំងអស់វាដូចយើងរំលងគូក្រោយហ្នឹងគូហ្នឹងវាមិនណែនអូសវាមិនណែពាក់នឹងវាវាមិនណែជួយដៃវាមិនណែអូសរត់ហើយមិនណែយើងទៅអូសក៏គាត់ទៅរៀនធៀវយើងខ្សែអាមានផងមានមូងផងយើងខ្សែទទួលផងតែមែនតើមានអ្នកជួយទឹកពីមុខទៀតរៀននេះ បង្រៀននឹងដើម្បីអីដើម្បីឲ្យគូនេះស្គាល់ការងារណាកាលណាវាខ້ອຍក្រោយចាក់ប្រគូនវាមួយកាលណាទៅមុខមួយគេនឹកទទួលកាលណាងាកឆ្វេងស្ដាំខ្សែយាងគឺខំទទួលដើរតាមប្រឡងដល់វាយះទៅមកទៅទទួលមានលើឬយូរយូរទៅគូនោះ យើងដឹងថាអូតែខាងនេះត្រូវគាត់តែខាងនេះត្រូវគាត់អ្នករត់ទៅលួចអញ្ចឹងគេឲ្យអញដើរទៅមុខគេឲ្យអញដើរទៅមុខហើយដើរទៅដើរទៅអញ្ចឹងឆ្លៃនឹងណាយូរយូរគោនោះវាមិនតាំងទេវាស្គាល់ថានេះនឹងព្រះអររហូតដល់វាចេះស្ដាប់ភាសាមនុស្សបានទាំងអស់ ចេញចេញឆ្នាំចេញចូលទៅមុខទៅក្រោយឈប់អវាយទៅម្ចាស់ដេកឯងទៅដល់ផ្ទះនេះយល់ទេឡាអញ្ចឹងប្រព្យាយាមទូមានវាយ៉ាងណាមិញលោកលោកតាចិត្តនេះលោកតានឹងរបស់អង្គនឹងគាត់មានចរិតគាត់ទៅចឹងឯងចិត្តដែលមិនទាន់ទូមានពីចិត្ត cốt nói cốt đẹp cốt trở nè làm trong tu nguyên nè trong tới mong khói thác sợ tàu á để tôi chất như thân lấy thành chất ai mà do gì như ọp sắp trong tôi kìa hết giờ tôi sẽ chơi trong thiệt nhỉ chẳng mau với nhỉ chẳng năng អែលអោតែគេឆ្កឹះបន្តិចមកបានទៅវត្តរែងម៉ោងមកទាំងព្រឹងចិត្តអញ្ចឹងអញ្ចឹងបានលោកគ្រាចិត្តថាលោកគ្រាដូចជាសត្វឆ្លានោះដូចឆ្លាមួយនៅអង្គុយជាងឡើយអត់ទេគឺទុកដូចជាព្រៃទុកសត្វដែលនៅក្នុងទឹកហើយងាយងាយសត្វចាប់ព្រៃមកដាក់ច្រាំង ត្រីនោះតែបំរោះងាទៅរកទឹកវិញទៅរកភពវិញហេតុអីបានអញ្ចឹងអាត្រីវាមិនឆ្លប់នៅលើគោទេវាឆ្លប់នៅតែក្នុងខួរហើយមិនទឹកយ៉ាងណាវិញលោកថាចិត្តនឹងនិយាយចិត្តនឹងយើងចំណាយតាមណាលោកមិនវាមិនឆ្លប់នៅក្នុង ចូលដង្ហើមចេញចូលដែលជាតួសង្ឃៈនិងវិបស្សនាវាមិនស្របនៅវាមិនស្របដល់លឹកវាមិនស្របដល់ស្ដៃនៅវាស្របនៅអាស្រ័យតែនឹងរូបអារម្មណ៍សក្តិអារម្មណ៍គំអារម្មណ៍រក្សាអារម្មណ៍អតអារម្មណ៍និងធម្មអារម្មណ៍វាស្របនៅហ្នឹង ទៅញាក់មុខញាក់មាត់ទៅសោតទៅសបាយរីករាយពេលណាអារម្មណ៍របស់ត្រូវចិត្តនឹងសោតទៅស្អកហូរទឹកភ្នែកទៅវត្តណៃទៅវត្តជើងព្រោះព្រោះអញ្ចឹងទៅពេលណាមត្រូវចិត្តពីងួមមកក្តៅក្រហាយចង់កាន់កទៅកទៅព្រៀមមកតិចនឹង វាឆ្លប់ទៅនៅទៅទាំងពីស្រីរូបសម្លេងក្លិនលួសនិងផលតពៈហើយនឹងធម្មៈដែលជាអារម្មណ៍គាត់ចិត្តខ្លះនិងគាត់ចិត្តខ្លះមកហើយនៅពេលណាដែលយើងយកកូនមកឲ្យនឹកមិនហើមពេញចូលវាស្មើគឺនឹងយកត្រីតាមលើគូបវាតែងតែរឿទៅរករូបវិញព្រោះវាឆ្លប់ស្ទីឆ្លប់ផាច់ឆ្លប់ពីជក់អស់រាប់តែមាននៃកាប់ នេះវាវាស្លាប់នៅនឹងយូរហើយវាស្លាប់នៅទាំងម៉ែទាំងឪទាំងកូនទាំងចៅទាំងមាសទាំងប្រាក់មិនមិនចេះគុំចេះស្រន់ទេវាទៅជាបែកញើខូននេះរបស់លំនឹងយំសោយយ៉ាងណាក៏ចេះតែស្រមនៅជាមួយគ្នានឹងអស់តែនេះកាប់ហើយចិត្តហ្នឹងវាស្មអញ្ចឹងណា ដល់យកមកដាក់ចំកន្លែងស្ងាត់ចំកន្លែងស្ងៀមមានចេះដីគាត់យើងជារឿជារឿអញ្ចឹងសំខាន់គាត់អីគឺមិនគាត់មិនចាំដឹងអញ្ចឹងយើងលួងលួងដូចអូនក្មេងហ្នឹងណាអាវ៉ាអើយធ្វើទៅណាចាំនិយាយឲ្យចេញម្ដង ដែលយើងចេះតែនិយាយជាមួយចិត្តទៅចិត្តអីចិត្តចិត្តឯងខំប្រឹងលឹកមហមចេញទៅទៅណាចិត្តណាចិត្តឯងកំទៅណាអីព្រោះកន្លែងនេះវាខាតទឹកលបាយណាហើយចិត្តដែលយើងនិយាយយូរយូរឆ្លើតបាបអីទេខាងខ្ញុំរលឹកនៅដង្ហើមចេញចូលគិតវឹងដល់បានពីបីដង្ហើមខូចញាក់ទៅវិញហើយទាញវិញទៅទាញទៅទាញទៅទាញទាញយូរយូរ ត្រោបតែណាកើតតៃតៃកាមោជាកសតិសុខសមាធិកើតគុណធម៌កាមោជាសេចក្តីព្រៃអរគុណតៃតៃសេចក្តីឆែកចិត្តសមាយចិត្តខ្លាចចិត្តរីករាយក្នុងចិត្ត ដែលសារអំណាចគុណធម៌ថ្មីបសុភីសេចក្តីស្ងប់កាយស្ងប់ចិត្តសមាធិចិត្តនឹងស្គាល់នៅក្នុងអារម្មណ៍មួយទីមួយចិត្តនឹងចិត្តនៅណានៅនេះឲ្យតែបានគុណធម៌តាមមកជាកេតិបសុភីសក្ខសមាធិចិត្តលែងចេញចិត្តនឹងមកដេកផ្អែកមកក្រោយជញ្ជក់មកសោយនៅអារម្មណ៍ថ្មី អាហារលើកក្រោយនេះជាអាហារឆ្ងាញ់អាហារគឺតាមមកជាបេទេសវតិសក្ខាសមាធិជាអាហារឆ្ងាញ់ណាជាអាហារឆ្ងាញ់ជាអាហារដែលចិត្តមិនដែលហូបពីដើមមកស្រាប់ទទួលទទួលបានតាមមកជា បានបៃតេបានកសធីបានសុខៈសមាធិប្រាប់ទៅចិត្តនឹងលែងចេញហើយលែងហើយលែងទៅហើយតាមរូបអារម្មណ៍សព្ទារម្មណ៍គន់ជារម្មណ៍រសរម្មណ៍អត្តទារម្មណ៍ផងរម្មណ៍ឥឡូវឯករតីទៅអនាគតក្នុងក្រោយដែលមិនត្រូវដំណើរលែងទៅហើយចិត្តនេះនៅតែក្នុងនខោមចេញចូលគ្រប់ទេរយៈបោះនៃដើរចូលអង្គុយចូលដឹងចេញដឹងចូលដឹងចេញដឹង ចាប់ទាន់ណាមកបានយើងគឺថាចិត្តលែងចេញមិនចិត្តនឹងត្រង់ចិត្តត្រង់វាហើយវិជុំចិត្តតាំងក្រោទេណាជួយចិត្តឲ្យត្រង់ទៅជាចិត្តមួយហើយថាឯកកតាភាពនៃចិត្តដែលមានអារម្មណ៍នោះទៅមួយគឺសមាធិចិត្តអូសមាសមាធិចិត្តហើយ ចិត្តនោះប្រាសចាកនិវរណៈដែលគេហៅធម៌ជាគ្រឿងរាំងធម៌ជាលបំមិនអោយចិត្តសានកុសលចិត្តធម៌ជារនាំងបាំងនៅអនិច្ចំទុក្ខំនិងអនត្តានេះនិវរណ៍កាមឆន្ទៈជាបាបៈខេតមៈអបិកៈអបិកៈវិជ្ជាឆាចិត្តដែលស្រឡាញ់ជាប់ចិត្ត កាមឆន្ទៈព្យាបាលចិត្តកំហឹងកំហល់គំនុកហើយមធ្យៈចិត្តខ្ជិលចិត្តរឿងចិត្តចោះចិត្តខុញចិត្តត្រង់ចិត្តល្បីលេងចិត្តចិត្តក៏ប្រចាំចិត្តអំដែតម្ដងដល់សពដល់សល់ក្បៅក្រហាញខិតញាប់ញ័រក្នុងអារម្មណ៍វាជារេខាស្ដីផងទៅទាំង5នេះក៏រលឹកជាតិចាអំពីសមាធិចិត្តនេះចិត្តមានសមាធិ កាលណាបើខទាំងឡាយ5ដែលជាគ្រឿងបាំងជាគ្រឿងរាំងចេញផុតហើយពេលនោះចិត្តទាំងឯងមានជំនឿមានជំនឿមានជំនឿដូចជាកែមលីអាចឆ្លុះនៅអ្វីដែលទឹកបាននេះកាលណាផទាំងឡាយ5ចេញទៅចិត្តនឹងមានជំនឿ ចិត្តដែលអាស្រ័យនឹងសមាធិនឹងមានជំនឿអាចឆ្លងទៅការប្របានអ្វីដែលពិតគឺរូបធម៌នាមធម៌នៅក្នុងលោកនេះគ្មានអ្វីមានត្រឹមតែរូបហើយនឹងនាម វាស្គាល់គាត់គឺថាមកស្គាល់ទេស្គាល់តែម៉ែស្គាល់តែឪស្គាល់តែបងស្គាល់តែប្អូនប្អូនចៅមានមីញាតិមិត្តគូប្តីងន់ទាជូតលាក់នឹងលាក់ប្រទេសមុនគួយខ្មោចលុយចាស់មានប្រាក់ចាំឆ្នាំទៀតដែរណាគឺថាស្គាល់អីចឹងទេអាចបញ្ញត្តិធរនៅក្នុងលោកហៅលោកកវោហានឹងស្គាល់បរមត្តធរទេ ដូចជាលោកអាចារ្យចំណែងក្រោមវិញយ៉ាងណាក៏ដោយវាចិត្តគឺត្រឹមតែព្រីឬអីទីណារូបធម៌អីទីណានាមធម៌ដូចជាមិនស្រឡះក្នុងចិត្តហើយមិនច្បាស់មិនប្រកបមិនចេះច្បាស់ទៅហើយមិនបដិវេធមិនចាក់ជ្រុះ ច្រើនទៅចិត្តនេះដល់សមាធិចិត្តមកកើតឡើងទៅច្រាននិវរណៈ5ទៅចិត្តនឹងមានពលិឆ្លុះមើលទៅឃើញរូបទឹកមានទឹកដែលមាននៅក្នុងអត្តភាពនេះហើយអត្តភាពរឿងទៅរ៉ាំងនេះមានតែមានសំអត្តភាពរូបធម៌មានមកឃើញទឹកអត់តែឃើញរូបឃើញមានហើយគ្រូស្រកាត់កាយទឹកតែឃើញរូបឃើញឃើញអនិច្ចសុខខាងនឹងអត្តា ដែលហើយប្រលះដំនៅពីដីប្រកម្មការពូនហើយនៅក្នុងខណ្ឌសញ្ញកម្មជាបណ្ដាលបណ្ដាលចាប់តាំងពីសម័យដែលចិត្តបានឃើញរូបធម៌នៃវត្ថុតាមពិតពេលនោះសង្យោជនៈកលិទាំងឡាយក៏ជួបរតរាយតាំងកាយទឹកម្ដងទឹកម្ដងគឺចាំតែអស់ទៅរហូតដល់ពីបំផុតទៅឲ្យពុទ្ធរៈធម៌អរហត្តធម៌ អញ្ចឹងវាថាអរហត្តផលអំឡំនឹងមិនលះក្តាំងដល់គេមិនដល់ខ្លាញ់មិនដល់ខ្លាញ់ត្មងទេអរហត្តមកបាននៅតែលើកពុត្រចិត្តជាន់ទីជាន់ទី8ជាន់ទី8 ឡើងឡើងឡើងឡើងអញ្ចឹងលះលះបដាបដាបដាបដាចាប់បផលបដាបដាគ្រូស្រាគុំនៃបដាំបដាបដាបើឃើញរឿងចិត្តនឹងហើយប្រតិបត្តិមួយណាគឺគណៈគួរណាបាទឬក៏តែឃើញរូបធម៌មានប្រកបតាមទឹកនឹងហើយហើយប្រតិបត្តិមួយនោះក៏នឹងកើតឡើងបានអញ្ចឹងមកថាអញ្ចឹងខំប្រឹងចម្រើនអនាគតដើម្បីបានលទ្ធផល ច្រើនបានមកគឺការអប់រំច្រើននៅអាណាចក្រគឺក្រឡាគឺជំនាញដែរដេកដើរចូលគុំគឺចាប់មកអង្គុយសមាធិចឹងធ្វើចឹងហើយល្មមទៅក៏ឡើងចង្ក្រមចាំងគណៈចង្ក្រមនៅក្នុងសមាធិចិត្តអង្គុយក្នុងសមាធិចិត្តមកពីចង្ក្រមហើយចាំងគណៈ ចង្ក្រមនឹងមិនមែនចង្ក្រមដើម្បីទៅអួតជនតីទេដើម្បីបំពេញនៅសពៈគេហៅថាអរថនិរយូអ្នកមានជាយាងប្រារព្ធហើយហៅថាអាតាបៃអ្នកមានជាយាងដឹកកម្ដៅនៅកលេសហើយហៅថានិបកោអ្នកមានបញ្ញា ស្លឹកអំដៅជាគ្រឿងរក្សានៅខ្លួនហើយហៅថាសតិមាអ្នកមានស្មារតីដឹងខ្លួនជានិច្ចកាលហៅថាសម្បជានូអ្នកមានសតិសម្បជានូរលឹកឡើងប្របគ្រប់អរិយបទមានដើរសង្គ្រប់អួតណាទេគឺយើងដើរសង្ក្រុមដើម្បីមកពេញលទ្ធផលគឺកលេសទីគឺកលេសទីដើរកលេសទីលើកលេសទីឈរមានខោប្រាស់យើបានអស់អញ្ចឹងសង្ក្រុម មិនត្រង់ទៅតាមអាទិចដេកដេកយ៉ាងម៉េចដេកព្រៀនស្ដាប់នេះដេកនេះតាតានិយាយណាដេកព្រៀនស្ដាប់ដែលយោគីសយោដំណេររបស់យោគីយើងស្ដាប់ជើងស្ដាំទៅលើជើងឆ្វេងជើងឆ្វេងទៅលើជើងស្ដាំដល់យ៉ាងណាហ្នឹងជើងឆ្វេងទៅលើជើងស្ដាំ លើខ្នើយហើយដាក់ចិត្តថានឹងធ្វើឧទ្ធានសញ្ញាត្រូវឡើងនៅក្នុងបច្ឆិមយានពេលបឋមយានយើងអង្គុយនឹងសង្ក្រមហើយដល់មកដល់នេះដល់មកដល់ដល់ទៅមជ្ឈិមយានដែលយើងដំធ្វើឧទ្ធានសញ្ញាថាអាត្មានឹងត្រូវឡើងសង្ក្រមនឹងអង្គុយក្នុងបច្ឆិមយានចិត្តលឹកនៅយានដល់ ដល់ពេលក្រឡើងចាប់ព្រអញ្ចឹង